រឿងប្រាជ្ញាទុនសាយមានទុនសាយមួយក្បាលវាតែងតែដើររកចំណីក្នុងព្រៃក្បែរត្រពាំងមួយ ជារៀងរាល់ថ្ងៃ វាខិតខំដើររកបន្លែស្រស់បៃតងខ្ចីនិងផឹកទឹកសន្សើមដើម្បីចំអាចក្រពះនៅពេលដែលវាដើរដល់មាត់ស្រះមួយក៏ប្រទះឃើញគល់ឈើមួយ បន្ទាប់មក វាក៏លោតអង្គុយលើគល់ឈើនោះប៉ុន្តែ ប្រហែលជាថ្ងៃសោយរបស់វាហើយគល់ឈើនោះបានហៀជ័រចេញមកធ្វើឲ្យគូទន្សាយជាប់ជាមួយនឹងគល់ឈើទោះវាប្រឹងរើបំរាស់យ៉ាងណាក៏ដោយក៏មិនអាចផ្ដាច់ខ្លួនចេញពីគល់ឈើនោះបានដែរវាមិនដឹងធ្វើយ៉ាងម៉េចក៏អង្គុយសង្កត់នៅលើគល់ឈើនោះមិនយូរប៉ុន្មានក៏មានអណ្ដើកមួយដើរកាត់មុខវាវាក៏បានហៅអណ្ដើកឲ្យជួយវា បងអណ្ដើកជួយខ្ញុំផងគោរបស់ខ្ញុំជាប់ជាមួយនឹងកលឈើហើយបងជួយទាញខ្ញុំចេញពីវាផងសូមទោសបងទន្សាយខ្ញុំមិនអាចទាញបងចេញពីគល់ឈើនឹងបានឡើយ បើខ្ញុំប្រឹងឈោងទាញបងមិនប្រយ័ត្នធ្វើឲ្យខ្លួនខ្ញុំស្ងាជើងឡើងលើនឹងវីវទៅហើយអញ្ចឹងខ្ញុំមានតែដើរទៅមុខទៀតហើយសូមទោសផងបងទន្សាយ អណ្ដើកបានដើរយឺតយឺតក៏ចេញទៅបាត់ទៅទុនសាយក៏គិតថា បើវាប្រឹងឲ្យគេជួយ គឺមិនងាយឡើយវាក៏បានអង្គុយនឹករកវិធីដោះស្រាយក្រោយមកក៏មានកូនដំរីមួយ បានដើរមកបំរុងនឹងផឹកទឹកត្រពាំងនោះទុនសាយក៏បានហាមកូនដំរីនោះណែកូនដំរីមិនក៏អាយផឹកទឹកត្រពាំងដែលអរិយទឹកឲ្យយើងថែរក្សាអញ្ចឹង ឯងឆាប់ទៅវិញទៅហេតុអ្វីបងថាទឹកត្រពាំងនេះ មានអារៈទឹកមិនឲ្យផឹកអញ្ចឹងខ្ញុំបានផឹកទឹកនេះរាល់ថ្ងៃ មិនដែលឃើញអ្នកណាមកហាមផង ស្រាប់តែថ្ងៃនេះចម្លែកឃើញបងឯងមកហាមមិនឲ្យផឹកទឹកបើឯងមិនជឿយើងក៏ហើយទៅបើឯងនៅតែផឹកទឹកនេះ វានឹងធ្វើឲ្យឯងខ្លាចទៅជាមៀតតូចជាងស្រមោចទៅទៀត ខ្ញុំមិនជឿទេខ្ញុំធ្លាប់ផឹកហើយតែមេខ្ញុំកាន់តែធំដដែលអញ្ចឹងចាំមើលខ្ញុំទៅប្រាប់ម៉ែរបស់ខ្ញុំហើយយើងមិនខ្លាចឯងទេទោះម៉ែរបស់ឯងមាន មាឌធំយ៉ាងណាក៏ដោយគ្រាន់តែយើងផ្លុំតែបន្តិចក៏ប៉ើងដែរបាទចាំមើលចុះខ្ញុំទៅហៅហើយបន្ទាប់មកកូនដំរីពិតជាខឹងខ្លាំងណាស់បានបោលយ៉ាងលឿនទៅហៅម៉ែរបស់វាមកជួយ វាក៏បាននិយាយថាម៉ែមានទន្សាយមួយក្បាលហាមខ្ញុំមិនឲ្យផឹកទឹកត្រពាំងទន្សាយនោះនិយាយថាអរិយទឹកមិនឲ្យផឹកឡើយ ហើយក៏និយាយថាគ្រាន់តែយកមកផ្លុំតែបន្តិចធ្វើឲ្យម៉ែប៉ាងបាត់ទៅហើយមិនអីទេកូនចាំម៉ែទៅប្រដៅទន្សាយនោះម្ដង បន្ទាប់ពីកូនដំរីប្រាប់ម៉ែវាហើយ ពួកគេក៏បានដើរចាក់ចេញទាំងកំហឹងដើម្បីទៅជួបទន្សាយ ចង់ដឹងថាទន្សាយនោះខ្លាំងប៉ុណ្ណានៅពេលដែលម៉ែដំរីដើរដល់ត្រពាំងនោះ ហើយក៏និយាយថាយីថ្លើមធំណាស់អាទន្សាយតូច មើលទៅរូបរាងឯងតូចទេតែសម្ដីថ្លោះណាស់យ៉ាងម៉េចបងដំរីមិនឃើញខ្ញុំមានមានតូចចង់មើងងាយឯងកុំថាបងឯងប៉ុណ្ណឹងទោះប៉ុនមេឃទៀតក៏ខ្ញុំមិនខ្លាចដែរបានចាំយើងផ្ដល់មេរៀនឲ្យឯងមួយ យើងនឹងយកភ្លុកទៅបុកឯងឈប់សិនបើបងដំរីយកភ្លុកមកបុកខ្ញុំភ្លុករបស់បងពិតជាពុកបាក់ជាកំណាត់មិនខានព្រោះខ្ញុំមាន បារមីអរិយទឹកមកជួយអូប្រហែលអញ្ចឹងមែនហើយ ព្រោះអីខ្ញុំដើរទៅជល់វាវាមិនភ័យហើយមិនរត់ទៅណាសោះអញ្ចឹងហើយគ្រាន់តែបោះវាចូលទឹកបានហើយ ដោយសារតែសុភាទន្សាយមានបញ្ញាឆ្លាត បានបោកបញ្ឆោតដំរីឲ្យទាញខ្លួនចេញដែលជាប់ជាមួយនឹងគល់ឈើនោះបាន សម្រេចបន្ទាប់មក ទុនសាយក៏បានបោចូលទៅក្នុង ព្រៃយ៉ាងលឿនបាត់ស្រមោលទៅសូមអរគុណសម្រាប់ការទស្សនាវីដេអូនៅក្នុង Channel របស់ពួកយើង។